នោះប៉ះគ្នាហើយតារាសម្ដែងម៉ាដូណាសម្រាប់ចិត្តប្តឹងតារា TikTok សិក្ខាសិក្ខាចំនួន3ករណី ជាជាថាពុកម៉ែបងប្អូនជាច្រើនបានទទួលជ្រាបដឹងហើយនៅរឿងរាវដ៏កក្រើកពេញបណ្ដាញសង្គមរបស់សុខាសុខា នោះយ៉ាងណាមិញ លោកអឹមជីវ៉ានៅមុននេះបន្តិចក៏បានផ្ទុះកំហ ហឹងជាខ្លាំងនិយាយលែងទុកមុខឲ្យសុខាថាជាសត្វក្រពើសត្វដេរឆានសត្វអសិរពិសទោះបីជាខំលើកដំកើងដោះលៀងវាឲ្យផុតពីជាតិជាសត្វយ៉ាងណាក៏វានៅតែជាសត្វដដែលឬក៏ចង់និយាយថា ចង់ចិញ្ចឹមវាឲ្យចូលក្នុងសង្គមដ៏ស៊ីវិល័យក៏វានៅតែមិនអាចកែប្រែចេញពីសារធាតុជាសត្វបានដដែលព្រោះចារឹកសត្វក្រពើมันអាចមកដេកលើពុកជាមួយមនុស្សបានទេ លោកបន្តទៀតថាខ្ញុំមិនស្ដាយទេលុយតែខ្ញុំស្ដាយពេលវេលាស្ដាយទឹកចិត្តដែលខំលះបង់ធ្វើគ្រប់បែបយ៉ាង តែមិនអីទេ ចាប់ទុកថាជាបាបកម្មដែលមានពីជាតិមុនខ្ញុំជំរះគេព្រោះជាតិនេះខ្ញុំសល់គេវិញហើយហើយក៏ចាត់ទុកថាជាបទពិសោធន៍នៃមេរៀនជីវិតចោះកញ្ញាសុខាសុខាដែលគេទទួលស្គាល់ថាជាអ្នកលេង TikTok ល្បីឈ្មោះមួយរូបធ្លាប់បាន សមត្ថកិច្ចនគរបាលខេត្ត ធ្វើការខាត់ខ្លួនដើម្បីយកទៅអប់រំណែនាំ ក្រោយពេលលេងបណ្ដាញសង្គមប្រើប្រាស់ពាក្យសម្ដីមិនសមរម្យនិងប៉ះពាល់ដល់កិត្តិយសមន្ត្រីរាជការជាដើមប៉ុន្តែក្រោយពេលដែលសមត្ថកិច្ចធ្វើការអប់រំណែនាំរួចមកវាសនារបស់តារា TikTok រូបនេះហាក់ដូចជាមានការប្រែប្រួលខ្លាំង ក្រោយពេលដែលលោកអឹមជីវ៉ាបានយកទៅធ្វើការយ៉ាងណាមិញក្រោយផ្ទុះសង្គ្រាមរវាងលោកម៉ាដូណានិងអឹមជីវ៉ារួចមក ស្រាប់តែថ្ងៃនេះលោកម៉ាដូណាបានឡាយវីដេអូរៀបរាប់និងប្តឹងសុខាសុខាចំនួន3ករណី